អារម្មណ៍លោកអ្នកនឹងស្រឡាញ់បងចង់ឲ្យមីសួរដឹងពីការពិតទោះបីដឹងថារូបអូនបានព្រឹងកំដរវមិតតែពេលដងចិត្តសែនស្មោះបងពិតអត់គិតកិច្ចកាយពេលដែលដឹងថាបងយំនឹកពេកមានទាំងខ្លះទេអូនឈឺប៉ុណ្ណាពេលដែលឃើញមនុស្សដែលខ្លួនស្រឡាញ់ស្រក់ទឹកនេត្រា ព្រោះគេម្នាក់នោះធ្វើឲ្យជីវ៉ាឈឺដល់ថ្នាក់នេះតែក៏ឆ្លល់ខ្លួនអញហេតុពេលនៅក្រុមឈឺផ្សាក៏ដឹងថាចិត្តជីវ៉ាគ្មានអូនទេដល់ពេលបងខូចចិត្តបងយកអូនជំនួសគេតើបងដឹងទេអូនឈឺចាប់ប៉ុណ្ណាពេលគេវិលមកខរសាអូនត្រូវឆ្ងាយពីជី 这样的。 ដឹងថាបងយំនឹកគេមានទាំងខ្លះទេអូនឈឺប៉ុណ្ណាពេលដែលឃើញមនុស្សដែលខ្លួនស្រលាញ់ស្រក់ទឹកនេត្រាព្រោះគេម្នាក់នោះធ្វើឲ្យជីវិតឈឺដល់ថ្នាក់នេះតែក៏ឆ្ងល់ខ្លួនឯងហេតុពេលនៅក្រុមឈឺផ្សាក៏ដឹងថាចិត្ត Tia. ពេលគេវិលមកថែរក្សាអូនត្រូវឆ្ងាយពីជីវ៉ាតែទោះជាយ៉ាងណាក៏រូបអូនមិនអស់ចិត្តស្នេហ៍សុំត្រឹមតែយ៉ាងនៅក្បែរបងក៏សុំត្រឹមមើលថែមីមេតើបងប្រងដែរទេចិនដែរសេប្រកលចង់ថ្លៃចង់ឃើញបងសុបាយរីករាយគ្រប់ពេលវេលាហើយចង់ថែរូបបងឲ្យអស់ពេលដងចិត្ត